អឺអូខេសួស្តីទាំងអស់គ្នាហ្នឹងហើយថ្ងៃនេះយើងមកធ្វើការ review ខ្លះខ្លះតាក់ទងទៅនឹង server GT World អូខេអ្នកទាំងអស់គ្នាខ្ញុំជឿថាមួយរយៈនេះអ្នកទាំងអស់គ្នាប្រហែលបានដឹងហើយមែនទេតាក់ទងទៅនឹង GM គាត់ធ្វើការដាក់លក់ថ្នាំដែលព្យាបាលជំងឺនៅពេលដែលយើងវ័យគ្នាណាហ្នឹងហើយគាត់ធ្វើការដាក់លក់ក្នុងសបតែម្ដងអឺតាមពិតមូលហេតុនៃការដាក់លក់នេះគឺអ្វីដែលខ្ញុំបានដឹងណាដោយសារមាន player ដែលគាត់វ័យគ្នាគាត់ធ្វើការ request ទៅលើ GM ឲ្យគាត់ដាក់លក់ ដោយសារ living skill រៀនអត់ទាន់ដល់ហ្នឹងហើយបើយើងនិយាយឲ្យបានស្រួលស្ដាប់អូខេហើយចំពោះតម្លៃនៃការលក់បើយើងក៏លេខមើលទៅមិនជាថោកប្រហែលទេអ្នកនរតម្លៃ3ជាផនហ្នឹងហើយវាស្មើនឹង300លុយខ្មែរហើយនៅក្នុងហ្នឹងខ្ញុំក៏អត់ច្បាស់ដែរថានៅពេលដែលទិញទៅវាទទួលបានប្រមាណណាបើក្នុងនេះវាមាន detail ទេនឹងអត់មាន detail ថាទិញទៅបានប្រមាណទេហើយនេះបើយើងក៏លេចមើល item ផ្សេងផ្សេងដូចជាប្រភេទពួកប្រាចាចាំខ្ញុំចុចមើលណាហ្នឹងហើយ បណ្ណាចារដល់ពេលយើងចុចទៅវាដាក់នេះទទួលបាន5 5សន្លឹកឃើញទេមកដល់ពេលអានេះអត់ទេ3ជា point ខ្ញុំសង្ស័យតែប្រហែលហ្នឹងគឺ1 3ជា point តែម្ដងហ្នឹង1 3ជា point តែម្ដងអញ្ចឹងអូខេកុំឲ្យខាតពេលយូរយើងចាប់ផ្ដើមរៀនរៀន living skill របស់គ្នាហ្នឹងហើយដល់ពេលយើងរៀនហើយបើ GM ឈប់ដាក់លក់មានអ្នកលក់ដែរអញ្ចឹងតម្លៃវាក៏មិនជាថោកប្រហែលដែរអញ្ចឹងអ្នកទាំងអស់គ្នាចង់ farm goal បានមកចាយមកចាយកុំលេងចំណាយច្រើននៅលើ server GX អូខេអ្នកទាំងអស់គ្នាអាច ធ្វើការរៀន living skill បានហើយចំពោះការរៀន living skill មួយនេះខ្ញុំបញ្ជាក់តិចដែរណាហើយអឺបើយើង farm living skill ឲ្យខ្លាចអ្នកមានតែម្ដងវាមិនអាចទៅរួចទេតែបើទប់ចំណាយយើងកុំឲ្យយើងចាយច្រើននៅក្នុង Swatch X2 អូខេអាចយកវាមកប្រើប្រាស់បានជាទូទៅខ្ញុំមិនដែរចោលរឿង living skill មួយនេះអាចរៀនជា skill មានច្រើនយើងអាចរៀន skill ប្រភេទ skill ធ្វើនំប្រភេទ skill ធ្វើអាវុធធ្វើក្បាលធ្វើអាវធ្វើខោស៊ីសងលើអ្វីដែលយើងចង់រៀនអូខេ hero នេះខ្ញុំធ្វើការរៀននៅ skill ធ្វើកណ្ដងឈាម ដែលជាប្រភេទ skill ដែលយើងអាចផលិតជាតាមជំងឺបានណាហ្នឹងហើយប៉ុន្តែមាន hero wise អមួយហ្នឹងហើយដែលគាត់តែងតែរៀន living skill ដូចខ្ញុំដែរគាត់រៀន skill ធ្វើធ្វើនំដូចជាបាន level 40ហើយ hero ហ្នឹងហ្នឹងហើយ អូខេតើឥឡូវយើងចូលទៅដំណាក់កាលវាមួយដំណាក់កាលមួយដំណាក់កាលនៅក្នុងការរៀន living skill ទាំងអស់គ្នាអូខេដំបូងឡើយយើងត្រូវទៅជួប NPC នៅ CD អឺខ្ញុំមិនដែររៀនទេណាប៉ុន្តែក៏ខ្ញុំបញ្ជាក់ថាជាទូទៅ living skill គឺមិនខុសអីពី server CX2 ទេហ្នឹងហើយនេះតាដែលយើងត្រូវជួបវាជួបមកអសបែបហ្នឹងអសបែបហ្នឹងទេនេះយើងមើលឡើងនេះមកអញ្ចឹងជួបអឺអ្នកផ្សេងទៀតនៅតាមដឹងតាមចាំហ្នឹងណា ហើយគេជួបសັບនេះតានេះជួបតាហ្នឹងឆ្លើយសំណួរវាខោខោ3ទី2ខោទី3ទី3ទី2ខោទៀតទី3ទី3ទី3ទី3ទៀតខោ ទី3ទីយ៉ាច្រឡំទី3ទី3ទី3ទៀតទី2ខុសតាសាមអីអឺលេខ3លេខ3អឺលេខ4លេខ3លេខ3លេខ3លេខ4លេខ3អូខេហើយចង់ចប់មកស្ដាប់ហើយនេះ ចាំស្តាប់យើងត្រូវជួប NPC ឯផ្សេងទៀតអូខេបន្ទាប់ពីជួបតានឹងមួយហើយយើងត្រូវទៅជួបតាមួយទៀតគឺនៅទីក្រុងបៃជីងដែលមានឈ្មោះ Cloud Wandering ណា Cloud Wandering អឺអត់អីទេអាមីសិននេះចាំខ្ញុំ copy ពី server ខ្មែរដាក់ឲ្យអ្នកទាំងអស់គ្នាណាហ្នឹងហើយដើម្បីកុំឲ្យអ្នកទាំងអស់គ្នាពិបាកភាសា GM គាត់បកអត់ទាំងអស់អញ្ចឹងណាអញ្ចឹងនេះជួបតានេះណា ជួបតានេះយើងចុចលើវាមួយមកនេះបែបនេះបែបនេះនេះហើយហើយបន្តមកទៀតយើងទៅជួបលូអាលិចនៅបៃជីងនឹងដែរអញ្ចឹងយើងចុចសក់ H មកចុចសក់ L នេះជួនកាលខ្ញុំអានខុសដែរអញ្ចឹងណាតែកុំប្រកាន់ហើយដូចខ្ញុំបញ្ជាក់អញ្ចឹងយើងអាចមើលនៅក្នុង description ខាងក្រោមវីដេអូបានខ្ញុំដាក់ជាភាសាអង់គ្លេសខាងក្រោមហ្នឹងអ្នកទាំងអស់នេះអាចធ្វើការមើលបានណាអូខេជួបតានេះទៀត ចឹងកន្លែងតានេះគឺយើងត្រូវការធ្វើការឆ្លើយនៅសំណួរចឹងយើងយកទី3មកណាបន្ទាប់មកទៀតយើងយកទី2បន្ទាប់មកទៀតយើងយកទី2ទី4ទី4អូខេបញ្ចប់មួយសិនមួយទៀតហើយអញ្ចឹងបន្ទាប់បញ្ជួបតានឹងរួចហើយយើងអឺអាចចាប់ផ្ដើមរៀន skill បានហើយមែនទេហ្នឹងហើយអត់រៀន skill skill ដែលខ្ញុំចង់រៀនគឺខ្ញុំនឹងធ្វើការរៀន skill នៅ skill ឈាមអញ្ចឹង skill ឈាមដូចខ្ញុំប្រាប់អញ្ចឹងគឺនៅ CD កន្លែងតានេះ Atta Valor នេះនឹងជា skill ឈាមហើយនេះកន្លែងនេះខ្ញុំទៅវិញ CD ចំវា commap តាមសារទៀត CD យើងមកនេះមក រៀន skill រៀន mission skill ធ្វើ mission skill លឿនទេអ្នកនរគ្នាយូរយូរយើងរៀន skill តារៀន skill នឹងយូរបន្តិចហ្នឹងហើយនៅខាងលើនេះវិញតាហ្នឹងលើនៅក្រោមនេះមានគេរៀនមុនខ្ញុំច្រើនហើយទៅប្រហែលជាគេទៅដល់ណាដល់ណីហើយតែគាត់ថាខ្ញុំតាមក្រោយគេទៅព្រោះជាទូទៅយើងបែបហ្នឹងហើយអូខេអញ្ចឹងខ្ញុំរៀនបានហើយនេះ skill ដែលខ្ញុំរៀន គឺស្គីលធ្វើឈាមហ្នឹងហើយស្គីលធ្វើឈាមនេះអញ្ចឹងនៅពេលដែលយើងរៀនវាត្រូវការប្រើពួក item មកនេះអញ្ចឹងដើម្បីប្រើពួក item មកនេះហើយយើងរៀនវាលឿនឲ្យដឹងហើយយើងត្រូវការទិញនៅពីសອບនេះសិននេះគឺជា item សម្រាប់ជំនួយក្នុងការយើងរៀនឲ្យបានលឿននេះគឺអាមួយនេះហ្នឹងហើយ15ជា point អញ្ចឹងប្រើវាទៅគោលខ្ញុំសល់35ជា point ណាចង់ចុចវាផាច់បើបន្តមកទៀតយើង ទៅយក skill អា item ដែលខ្ញុំបានជិចហ្នឹងហើយ យក item របស់ខ្ញុំបានជីកនេះ item ខ្ញុំបានជីកច្រើនណាស់បងប្អូនខ្ញុំដើរជីកបានគួរសមអូខេនេះវិទ្រការនេះមែនទេនេះយកវាដាក់ឲ្យមកវិទ្រការទៀតនេះអាលើកលឹកនេះនេះលឹកនេះអញ្ចឹងប៉ុណ្ណឹងគ្រប់ទេយ៉ាងហោចណាស់ក៏មក skill ត្រូវការមួយដុំទៅពីរដុំដែរអញ្ចឹងខ្ញុំមានច្រើនដែរព្រោះជីកបានគួរសមអ្នកនរហ្នឹងហើយអូខេបន្តមកទៀតយើងធ្វើការរៀនតែយើងរៀនរៀនកន្លែងតាណាដែលមានអឺ បែកបែកតើលក់ item មកស្រួលយើងរៀនហើយយើងលក់ចោលហ្មងចុចបែបនេះចុចបែបនេះចុចបែបនេះអញ្ចឹងរៀនម្ដងមកបាច់ហ្មង200ជាងអូខេ make all product បើស៊ីសនទៅលើទំហំនេះដែលយើងផ្ទុកបើយើងផ្ទុកបានកាន់ច្រើន make កាន់ច្រើនអូខេអញ្ចឹងអានេះយើងរៀនទៅដើម្បីឲ្យលវ៉ែវារៀងឡើងរៀងលឿនតិចអត់តន់គ្រប់ទេណានេះនេះអញ្ចឹងយើងរៀបបែបនឹងមកអូពណ៌នេះយើងអត់ចាំបាច់លក់ចោលក៏បានដែរពណ៌នេះយើងនេះបោះចោលបាន អញ្ចឹងរៀនកន្លែងតាដែលយើងផលិតល្អព្រោះអាដូចអារបស់ខ្លះយើងត្រូវការយកលក់ឲ្យតា item អញ្ចឹងណាដើម្បីបាន goal មកវិញខ្លះហើយ item living skill នេះអ្នកទាំងអស់នេះអាចទិញនៅនឹង CD បានណាទិញនៅ CD បានបោះចោលទៀតអូខេតទៅទៀតនេះ ចាំតិចខ្ញុំទៅកន្លែងតាបដែរសិនវារៀងចង់និយាយថាអត់សូវនេះដូចនៅ server J2 សក្តានខ្លះ GM គាត់ធ្វើការបកប្រែតន់ដាច់អស់ដល់ពេលអញ្ចឹងយើងក៏ពិបាកក្នុងការរៀនដែរប៉ុន្តែដូចខ្ញុំប្រាប់អញ្ចឹងអ្នកទាំងនេះបើយើងចង់រៀនឲ្យលឿនទិញ item ឲ្យគ្រប់នេះអាចធ្វើអញ្ចឹងហើយក៏មកពីដុំដែរដើម្បីធ្វើការរៀនវាអញ្ចឹងទិញប៉ុណ្្នឹងមកហើយយើងចាប់ដើមរៀនទៅអត់នេះទេដឹងដឹងឲ្យលឿនហើយហ្នឹងហ៎ ម្លាក់ចោលយើងរៀនហើយយើងចុចនេះមកយ៉ានេះចុចទៅឡើង skill ឡើង level នេះឃើញទេជួយយើងចុចមកមានទេមាន skill នេះមានដងឈាមលើផ្សេងហ្នឹងហើយយើងចុចទៀតមកពេលទី2ច្រឡំទី2ទី1ចុចអស់ហ្មងជួយវាឲ្យឲ្យអស់ប៉ុណ្ណាបើជាអស់ហើយហ្នឹងអស់តាមហ្នឹង យើងមើលមកយើងបាន level ប៉ុន្មានហើយនេះអូខេបានដល់ឈាមនេះហើយនេះបានដល់ប៉ុណ្នេះប៉ុន្តែអត់ទាន់បានផលិតនេះបានទេណាអត់ទាន់ផលិតនេះបានទេជាងយើងមើលត្រូវការទៀតអូខេត្រូវការពណ៌នេះអានេះនេះដើម្បីបាន experience 3%ជាទូទៅយើងរៀនយើងមើលអាណា3%យើងយើងរៀនណានឹងអាណាដែលបាន experience ច្រើនច្រើនហ្នឹងហើយអានេះបាន4%ប៉ុន្តែត្រូវការ yellow lotus yellow lotus នោះមិនជាស្រួលរោទេខ្ញុំចង់បញ្ជាក់ថាពិបាកជីកដែរប៉ុន្តែបើគេលក់នៅ shoe set មានដល់ទៅជីងមាននៅ CD ហើយខ្ញុំក៏មិនមានច្រើនដែរយេឡូទូមានខ្ទង់200ជាងទេដោយសារខ្ញុំដើរជីកដែរប៉ុន្តែជីកវាអត់បានអើយ3កែនេះយេឡូទូខ្ញុំមានប៉ុណ្ណឹងហើយធីមសម្រាប់ជីកខ្ញុំហើយធីមខ្ញុំគេប៉ុណ្ណេះហើយបើយើងមាន item មានការច្រើនយើងរៀនចំណាយលុយកាន់តែតិចហ្នឹងហើយមិនជឿយឺតអីទេអ្នកនរគ្នាមើលអ្នកនរគ្នាមើលខ្ញុំរៀនណាមិញរៀនបាន2នាទីផងហ្នឹងបាទ20ជាងបាត់ហើយហ្នឹងឃើញទេ ចឹងបើយើងមាន item ច្រើនយើងរៀនបានលឿនដែរនេះចឹងចាប់ផ្ដើមផលិតបានជំងឺខ្លាយនេះ item ជំងឺត្រូវការពួកនេះអានេះយើងទិញនៅសបមានលក់អីពួកនេះពួកនេះខ្ញុំមានស្រាប់ហើយចឹងនេះប្រភេទជំងឺល្បាទូចទេចឹងគេភាគចឹងគេស៊ីល្បា4ល្បា5ឡើងចឹងណាហ្នឹងហើយខ្ញុំរៀនទៀត29ដាក់មកដុងទៀតទៅធ្ងន់កនឹងយេឡូលូទូសនេះខ្ញុំជីកបានតិចពេកនេះនរអើយ sorry ផងវា ມັນជាស្រួលជីកទេនិយាយទៅដូចខ្ញុំប្រាប់ចឹងវាបាក់ជីកពេកខ្ញុំនេះដែរ3 4នេះប៉ុណ្ណេះបាន4ហើយយកពួក experience បានច្រើនច្រើនទេល្អវាមាន18ទៀតណា experience ណាប៉ុន្តែគាត់ថា8អាចធីមវាដាក់ទៅវានេះពេកពិបាកពេកអញ្ចឹងខ្ញុំអត់សូវយ៉ាងនេះដែរ តាមពិតអ្នកខ្លាំងសួរចុះតរីនេះអា skill ធ្វើឈាមរៀន skill ធ្វើឈាមដោយសារយើងចង់បាន skill នេះតើអ្នកនរនេះដោយសារយើងចង់បាន skill ជំងឺតាព្រោះបើយើងអត់មាន skill ជំងឺថ្នាំជំងឺធ្វើមិនកើតព្រោះថ្នាំជំងឺមិនមែន GM ឲ្យណាមែនទេហ្នឹងហើយតើយើងរៀនទី2មក upgrade វាទៀតទៅអូខេតែទី2អាពីមួយតង់ទៀតមានចេញអត់អត់ចេញទេអូខេអញ្ចឹងយើងមើលតើយើងយើងបានប្រមាណណាលបាយ35ណាលបាយ35 នេះប្របាក់ជីកប្របាក់ដល់រូបពណ៌កាឡាតសារទី1 level ខ្ញុំវាអត់តាន់ដល់ណាអានេះយើងរៀនបានប៉ុណ្ណេះនេះរៀនដល់ក្រោមនេះនេះនេះស្ពរៀនតែ2ទេពណ៌នេះយេឡូលូទូដែរប៉ុន្តែអស់យេឡូលូទូទៀតបើយើងចង់បានលឿនតើយើងទៅយេឡូលូទូរៀនមួយផ្លេតទៀតទៅ level 40គឺចាប់ដើមមេកអានោះបានកាន់តែច្រើនហើយអញ្ចឹងអាចធ្វើបានហើយ អូខេអានេះខ្ញុំគ្រាន់ខ្ញុំឧទាហរណ៍អ្នកទាំងអស់គ្នាមើលណាហើយខ្ញុំនឹងធ្វើការរៀនតទៀតខំថ្ងៃនេះខ្ញុំអាចទៀតបានបាយខណៈធំដោយសារការយើងយើងត្រូវការចាយ goal ខ្លះអូខេអញ្ចឹងវីដេអូមានប៉ុណ្ណឹងហើយរបៀបនៃការចូលរបៀបនៃការធ្វើ mission ខ្ញុំនឹងតម្លាក់នៅខាងក្រោម description នេះអ្នកទាំងអស់គ្នាអាចធ្វើការមើលបានណាហ្នឹងហើយអូខេអរគុណបាយបាយ